តោះយើងចាប់ផ្ដើមអឺជាតិកំបងសូមជំរាបសួរដល់លោកគ្រូនិងមិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នាខ្ញុំសេពើខ្ញុំមកបកស្រាយចំណុចកំបងគឺនិយាយទៅផ្ដើមដំបូងគឺការច្នៃប្រឌិតបៃតងអូខេអញ្ចឹងការច្នៃប្រឌិតបៃតង ត្រូវបាន កំណត់ថា ជាការបង្កើតថ្មី ឬផ្នែកដែលតាក់ទងទៅនឹងផលិតផលដំណើរការបៃតង រួមទាំងក្នុងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងការសន្សំធម្មពលផងដែរអឺហើយបរិស្ថានការការពារឆ្នៃសម្រាមការរចនាផលិតផលបៃតងដោយសហការគ្រប់គ្រងដោយបរិស្ថានផងដែរ ជំរាបសួរលោកគ្រូសួស្តីមកទាំងអស់គ្នាខ្ញុំដាណេមកបន្តចំណុចទី2និយាយអំពី Green Innovation ទាំង5ដែលអាច change ពិភពលោកបានឥឡូវយើងចូលមកមើល Green Innovation ទី1ទាំងអស់គ្នា គឺនិយាយអំពីអឺកោសិកាអន្តរជាតិសម្រាប់អឺក្រុមហ៊ុនផលិតរថយន្តដឹកទំនិញមួយចំនួនដូចជាក្រុមហ៊ុន Canvas Toyota និង UPS គឺចាប់ផ្ដើមវិនិយោគលើ បច្ចេកវិទ្យាកោសិកាអន្តរជាតិហ្នឹងគឺមានន័យថាគឺពួកគាត់ធ្វើឲ្យរថយន្តដឹកទំនិញរបស់ពួកគាត់ហ្នឹងដល់នេះដូចដាច់អ៊ីនធឺណិតមែន សុំទោសដោយសារតាក្រុមញោមវាតិចអ៊ីនធឺណិតពីដើមបន្តិចនឹងហើយព្យាយាម មើលរកកន្លែងមានសេវា មាន អីតិចណាគុណអាហ្នឹងគុណវិបត្តិយើងអនឡាញអធិស្ឋានលោកគ្រូអាចចាប់ផ្ដើមម្ដងទៀតបានអត់លោកគ្រូដោយសារអ្នកនិយាយទី1គាត់តែអ៊ីនធឺណិតអូខេអូខេតោះតោះចាប់ផ្ដើមចាលោកគ្រូ មិនហើយចាំមើលជួយរកកន្លែងមាន សេវាបន្តិចទៅ រកកន្លែងណាអឺជំរាបសួរលោកគ្រូអូខេចឹងខ្ញុំនិយាយចំណុចទី1អឺ អូខេការច្នៃប្រឌិតបៃតងត្រូវបានកំណត់ថាជាការបង្កើតថ្មីឬផ្នែកដែលតាក់ទងនឹងផលិតផលហើយដំណើរការបៃតងរួមទាំងក្នុងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងការសន្សំធម្មពលហើយការបំពោបបរិស្ថាន ការការពារការឆ្នៃសម្រាមហើយរចនាផលិតផលបៃតងនឹងគេសហការដោយគ្រប់គ្រងបរិស្ថានផងដែរអញ្ចឹងចំណុចខ្ញុំអស់ធំនឹងឲ្យលោកគ្រូ ជំរាបសួរលោកគ្រូសួស្តីមកទាំងអស់គ្នាខ្ញុំដាណែមកបន្តចំណុចទី2និយាយពី Green Innovation ទាំង5ដែលអាចផ្លាស់ប្ដូរពិភពលោកបានអញ្ចឹងយើងចូលទៅមើល Green Innovation ទី1ទាំងអស់គ្នាគឺនិយាយអំពីកសិកាឥន្ទនៈយើងសង្កេតឃើញថាក្រុមហ៊ុនផលិតរជនដឹកជំនាញមួយចំនួនដូចជា ក្រុមហ៊ុន Canvas, Toyota និង UPS គឺពួកគាត់បានចាប់ផ្ដើមវិនិយោគលើបច្ចេកវិទ្យាកោសិកាឥន្ទនៈ កន្លែងហ្នឹងគឺមានន័យថាពួកគាត់ធ្វើឲ្យរថយន្តដឹកទំនិញរបស់ពួកគាត់ទាំងអស់ហ្នឹងដើរដោយ អ៊ីដ្រូសែននិងអុកស៊ីសែនហើយបញ្ចេញមកវិញនៅកម្ដៅនិងទឹកជាការរំភាយយើងធ្លាប់ដឹងហើយថាភាគច្រើនរថយន្តដឹកទំនិញវាតែងតែធំធំហើយគេស៊ីសាំងខ្លាំងហើយវាបញ្ចេញនៅផ្សែងពុលខ្លាំងប៉ុន្តែសម្រាប់ Green Innovation ទៅលើកោសិកាអន្តរជាតិហ្នឹងគឺពួកគាត់ព្យាយាមបំលែងឲ្យរថយន្តដឹកទំនិញទាំងអស់ហ្នឹងគឺដំណើរការដោយ hydrogen និង oxygen ដោយអត់ប្រើជាមួយនឹងសាំងឯងអញ្ចឹងវាបញ្ចេញមកវិញវាបញ្ចេញជាកម្ដៅហើយនឹងទឹក ហើយលក្ខណៈមួយនឹងដែរគឺពួកគាត់បានភ្ជាប់ផលិតកម្ម e-trosan ទំនើបទៅនឹងការប្រើប្រាស់ឥន្ធនៈ fossil ដែលអាចចម្លងដំណើរការនេះមានការបំពាក់ដោយធម្មពលក៏កើតឡើងវិញឆាប់ឆាប់មានន័យថាគូគាត់ធ្វើឲ្យ e-trosan ដែលបានប្រើប្រាស់នឹងវាឆាប់កើតឡើងវិញមកឆាប់ឆាប់ វាអាចធ្វើឲ្យដំណើរការរបស់រថយន្តដឹកទំនិញរបស់គាត់នឹងនៅតែបន្តបានទៅមុខយ៉ាងល្អទៀត ចំណាយចំណុចទី2គឺនិយាយពីអគុយលីចុងខ្យល់ដែលឧបករណ៍ទាំងអស់ហ្នឹងយើងត្រូវបានស្គាល់ថាវាជាកោសិកាអន្តរអុកស៊ីតលីចុងដែលត្រូវបានគេធ្វើនៅក្នុងមន្ទីរពិសោធន៍វិទ្យាសាស្ត្រពីពេញពិភពលោកចាប់តាំងពីចាប់ផ្ដើមយូនិនអគិសនីមកម្ល៉េះមានន័យថាអគុយលីចុងខ្យល់ហ្នឹងគឺគេធ្វើវាឡើងមកចាប់តាំងពីពិភពលោកយើងចាប់ផ្ដើមមានយានយន្តអគិសនី ហើយរាល់ថ្ងៃហ្នឹងអ្នកវិទ្យាសាស្ត្រក៏គាត់បានគិតថាសម្រាប់អាគុយលីចុងខ្យល់ហ្នឹងវាអស្ថិរភាពមែនតើហើយវាក៏ជាការរារាំងដ៏ធំមួយដល់ទីផ្សារផងដែរដោយសារតែគេបានសង្កេតឃើញថាអាគុយលីចុងខ្យល់ហ្នឹងវាជា green innovation មែនប៉ុន្តែវាបាវាអាចបាត់បង់ធម៌ពលថ្មលឿនមែនតើ អញ្ចឹងយើងដឹងហើយថារបស់មួយដែលទិញមកហើយវាឆាប់បាត់បង់ធម្មពលលឿនវាឆាប់អស់ថ្មអញ្ចឹងវាជាទីផ្សារវាគឺតូចចង្អៀតមែនតើអត់សូវមានអ្នកត្រូវការប្រើប្រាស់វាអញ្ចឹងមិនគេថាវាអាចរារាំងដល់ទីផ្សារបាន ប៉ុន្តែវាមិនជាបញ្ហាដ៏ធំហ្មងឯងដោយសារតាសកលវិទ្យាល័យ Consol ថ្មីថ្មីហ្នឹងគឺគាត់បានដោះស្រាយទៅលើបញ្ហាមួយហ្នឹងឯងអញ្ចឹងក៏គាត់អាចកែតម្រូវឲ្យអគុយលីយ៉ុងខ្យល់ហ្នឹងមានរយៈពេលវែងដូចជាអគិសនីដែរចូលមកដល់ចំណុចទី3ទាំងអស់គ្នាគឺនិយាយអំពីក្រឡាចាក់ត្រង់ដ៏ឆ្លាតមួយនៅចំនួនទី1 ជំហានដំបូងក្នុងការបង្កើតបង្កើតប្រព័ន្ធបណ្ដាញអគ្គិសនីឆ្លាតវៃដែលអាចទុកចិត្តបានឆ្លើយតបទៅនឹងតម្រូវការដំឡើងម៉ែឆ្លាតវៃនៅគ្រប់គ្រួសារនិងអគារមានន័យថា គឺគេចាប់ផ្ដើមបង្កើតជាកលាចត្រង្គមួយលក្ខណៈប្រព័ន្ធដែលតភ្ជាប់ទៅនឹងផ្ទះមួយមួយតភ្ជាប់ទៅនឹងតំបន់មួយមួយតភ្ជាប់ទៅនឹងអាគារមួយមួយឲ្យមានលក្ខណៈជាកលាចត្រង្គហើយវាបញ្ជូនព័ត៌មានបញ្ជូននៅធម្មពលផ្សេងផ្សេងតាមបណ្ដាញអញ្ចឹងវាមានលក្ខណៈងាយស្រួលមែនតើហើយវាអត់ប៉ះពាល់ខ្លាំងទេហើយគេក៏សង្កេតឃើញថា មកដល់ពេលបច្ចុប្បន្នហ្នឹងដូចជាចក្រភពអង់គ្លេសក៏គាត់កំពុងតែកែតម្រូវបច្ចេកវិទ្យារបស់គាត់ឲ្យស្របទៅនឹងហេដ្ឋារចនាសម្ព័ន្ធរបស់កលាចក្រត្រង់នៅដូចគ្នាចំណែកសហរដ្ឋអាមេរិកវិញក៏បានស្ថិតនៅលើបណ្ដាញនៃកលាចក្រត្រង់ដ៏ឆ្លាតវៃមួយនឹងដែរយើងចូលមកចំណុចទី4ទាំងអស់គ្នានិយាយពីតួបៀន ជំនោយើងដឹងហើយថាចរន្តអគ្គិសនីដែលយើងប្រើរាល់ថ្ងៃអ្នកខ្លះគឺគេបំលែងវាចេញមកពីចរន្តខ្យល់ផ្សេងផ្សេង ហើយទូប៊ីនជំនោហ្នឹងក៏ដូចគ្នាគឺវាត្រូវបានបំលែងចេញពី ចរន្តទឹកដោយគេប្រើចរន្តទឹករលកចលនាទឹករលកយកមកបំលែងទៅជាធម្មពល អញ្ចឹងធម្មពលបៃតងមួយហ្នឹងគឺវាទទួលបានជោគជ័យខ្លាំងមែនតើហើយមកដល់ពេលបច្ចុប្បន្នហ្នឹងវាក៏មានបញ្ហាខ្លះខ្លះដែរទៅលើតួប៊ីនជំនោហ្នឹងដោយសារតែមានការជំទាស់ចេញពីអ្នកនេសាទយើងដឹងហើយថាយើងប្រើវាចេញពីចរន្តទឹករលកអញ្ចឹងវាអាចប៉ះពាល់ជាមួយនឹងអ្នកនេសាទធំធំបានប៉ុន្តែវាមិនមែនជាបញ្ហាធំហ្មងទេវាអាចដោះស្រាយបានដោយសារតាម ទោះបីជាមានការជំទាស់ចេញពីអ្នកនេសាទមួយចំនួនប៉ុន្តែអ្នកវិទ្យាសាស្ត្រយើងគឺគាត់នៅតែបន្តដំណើរការទូមានចំនួននឹងតទៅមុខទៀតហើយយើងពិនិត្យមើលថាជាក់ស្ដែងដូចជានៅ Scotland Dayton Powers គាត់បានប្រកាសបើកដំណើរការទូប៊ីនតម្លៃទាបហើយថ្មីមែនតើនៅឆ្នេរសមុទ្រ Scotland ហើយ តួបេនដែលគាត់បានបង្កើតហ្នឹងគឺវាមានលក្ខណៈធំនិងមានឥទ្ធិពលខ្លាំងមែនទែននៅលើពិភពលោកដែលមានសមត្ថភាពផលិតធមពលបានទៅដល់2មេហ្គាវ៉ាត់យើងចូលមកចំណុចទី5ទាំងអស់គ្នាដែលជាចំណុចចុងក្រោយរបស់ Green Innovation គឺនិយាយពីធមពលពន្លឺព្រះអាទិត្យដែលមានមូលដ្ឋានលើអវកាសធមពលពន្លឺព្រះអាទិត្យចាប់មានតាំងពីអឺចាប់ ផ្ដើមមានតាំងពីទសវត្សរ៍ឆ្នាំ1970មកម្លេះដែលចេញពីគំនិតរបស់អ្នកវិទ្យាសាស្ត្រហើយការប្រើប្រាស់ធម្មពលពន្លឺព្រះអាទិត្យ ដែលមានមូលដ្ឋានលើអវកាសនឹងវាក៏អាចមានផលប៉ះពាល់តិចតួចដែរដោយសារតាមវាត្រូវការចំណាយខ្ពស់មែនតើក្នុងការដឹកជញ្ជូនបន្ទះក្តារនិងឧបករណ៍ផ្សេងៗចូលទៅក្នុងអវកាសព្រោះយើងដឹងឯងការប្រើប្រាស់ថាមពលព្រះអាទិត្យមកយើងត្រូវប្រើបន្ទះក្តារណាមួយដែលយើងហៅថា solar ដើម្បីបញ្ជូនទៅដល់អវកាសហើយផ្ទេរធម្មពលពីអវកាសនឹងចុះមកផែនដីវិញអញ្ចឹងវាមានផលវិបាកតិចតួចដោយសារតែយើងត្រូវការភ្ជាប់សូឡានឹងនៅនឹងដី ហើយក៏មាននៅក្នុងអវកាសផងដែរដើម្បីផ្ទេរធម្មពលឲ្យគ្នាប៉ុន្តែទោះបីជាវាមានផលវិបាកតិចតួចវានៅតែទទួលបានលទ្ធផលល្អមែនតើផលវិជ្ជមានដោយសារតែយើងអត់ត្រូវការផលជាមួយនឹងអកិសនីផលជាមួយនឹងធម្មពលដែលផ្ដល់ផលប៉ះពាល់ដល់ពិភពលោកយើងច្រើននេះហើយបច្ចុប្បន្នហ្នឹងគេមើលឃើញថាធម្មពលពន្លឺព្រះអាទិត្យហ្នឹងគឺត្រូវបានភ្ជាប់នៅដីយើងច្រើនមែនតើ ហើយភ្ជាប់ជាមួយនឹងខ្សែការសម្រាប់ចែកចាយធមពលប្រកបដោយប្រសិទ្ធភាពទៀតផងអញ្ចឹងចំណុចទាំង5ហ្នឹងយើងអាចនិយាយបានថាវាជាចំណុចធំធំមែនទែនរបស់ Green Innovation ដែលបានធ្វើឲ្យពិភពលោករបស់យើងផ្លាស់ប្ដូរមែនទែនសម្រាប់ចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់អញ្ចឹងសូមអ្នកទាំងអស់គ្នាបន្តទៅចំណុចទី3ទាំងអស់គ្នាអរគុណយើងចូលដល់ចំណុចខ្ញុំបន្ទាប់គឺចំណុចទី vớiតាក់ទងពី benefits of green innovation ដែលទី1 JP environmental benefit ទី2 health benefit ហើយទី3 economic benefit ដែល environmental benefit ហ្នឹងនិយាយតាក់ទងពី green innovation to reduce នៅ air pollution plastic pollution water pollution ហើយក៏ដូចជា waste reduction ហើយថែមទាំងជួយនៅ energy saving slowing down global warming ហើយយើងក៏អាចអនុវត្តនៅ 3Rs គឺមាន reduce reuse recycle ដែល reduce ហ្នឹងអឺដូចខ្ញុំនិយាយខាងលើមុនអញ្ចឹងគឺ reduce air pollution water pollution និង plastic pollution ជាដើមហើយដល់ពេល reuse តាក់ទងពីវត្ថុប្រើប្រាស់ដែលយើងអាចប្រើបានលើសពីម្ដងទៅពីរដងដូចជាឥឡូវគេពេញនិយម eco bag ដែល ថង់កណាត់សម្រាប់ដាក់អីវ៉ាន់នឹងជាដើមហើយដល់ពេល recycle តាក់ទងពីការច្នៃប្រឌិតឡើងវិញនៅដបទឹកសុទ្ធឬក៏កំប៉ុងទឹកផ្សេងផ្សេងដែលធ្វើជាវត្ថុប្រើប្រាស់ផ្សេងផ្សេងដូចជាថូផ្កាឬកំប៉ុងប៊ិចឬវត្ថុប្រើប្រាស់ប្រចាំថ្ងៃជាដើមហើយចូលដល់ចំណុចទី2គឺ have benefit green innovation នឹងបាននាំឲ្យមានការកាត់បន្ថយនៅ air pollution ក៏ដូចជាជាតិពុលនៅក្នុងបរិយាកាសអញ្ចឹងបានន័យថាយើងមានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើមហើយអង្គ អង្គការសុខភាពពិភពលោកហ្នឹងក៏បានបង្ហាញពីការសិក្សាមួយដែលនិយាយថាការបំពុលបរិយាកាសហ្នឹងបណ្ដាលមានការស្លាប់មុនអាយុប្រហែលជាង2លានអ្នកជារៀងរាល់ឆ្នាំទូទាំងពិភពលោកអញ្ចឹងបើសុខភាពបរិស្ថានយើងអត់ល្អក៏វាមានការប៉ះពាល់ដល់សុខភាពរបស់មនុស្សយើងដែរបន្ថែមមកទៀតពីការញ៉ាំបន្លែផ្លែឈើអូហ្គានិកដែលដាំពីធម្មជាតិឬក៏យើងអាចទៅហៅទិញបាននៅសារធម្មជាតិក៏ជាផ្នែកមួយដែលជួយឲ្យសុខភាពយើងល្អផងដែរ ចូលដល់ចំណុចចុងក្រោយគឺ economic benefit គឺនៅពេលដែលបរិស្ថានយើងស្អាតទីក្រុងយើងស្អាតប្រទេសយើងស្អាតចឹងធ្វើឲ្យតាក់ទាញនៅការវិនិយោគទុនអ្នកវិនិយោគទុនពីប្រទេសក្រៅមកដែលគេចង់មកវិនិយោគទុននៅប្រទេសយើងហើយនាំមានការកើនឡើងនៅឱកាសនៅឱកាសនៃអាជីវកម្មអាជីវ អាជីវកម្មថ្មីថ្មីហើយ Green Innovation ហ្នឹងក៏បានបង្កើននៅកំណើនសេដ្ឋកិច្ចដូចជាផលិតកម្មទំនិញនិងសេវាកម្មបៃតងជាដើមអញ្ចឹងចំណុចរបស់ខ្ញុំអស់ធំហ្នឹងឯងចូលដល់សៀវគឺជាអ្នកបកស្រាយចំណុចបន្ទាប់អឺឥឡូវនេះចូលដល់ចំណុចទី4អឺនិយាយពីថា create innovation ហ្នឹងតកតងទៅនឹង business យ៉ាងណាខ្លះដោយដែលយើងបានដឹងហើយពិភពលោកសប្តាហ៍កំពុងជួបបញ្ហា បរិស្ថានជាច្រើនដោយសារតែធាតុគីមីដែលមាននៅក្នុងខ្យល់អាកាសបែបនេះហើយទៅអ្នកចំនួនពាណិជ្ជកម្មបានខិតខំរៀបរកមធ្យោបាយដើម្បីដោះស្រាយវិធីនេះដើម្បីទប់ទល់នឹងការបាត់បង់នៃនៃធនធានធម្មជាតិនិងព្រមទាំងចង់ការពារបរិស្ថានផងដែរហើយ innovation នឹងតកតងនឹង business ដោយវាអាច កាត់បន្ថយនៃការចំណាយទៅលើធមពលផ្សេងផ្សេងដែលមាននៅក្នុងក្រុមហ៊ុនឧទាហរណ៍ថាបើក្រុមហ៊ុននឹងផ្លាស់ប្ដូរពីការប្រើប្រាស់អគិសនីធម្មតាមកប្រើប្រាស់អគិសនីដែលប្រើប្រាស់ធនធានធម្មជាតិដូច solar power អញ្ចឹងនាំឲ្យក្រុមហ៊ុននឹងមិនបាច់ត្រូវចំណាយទៅលើអគិសនីដែលដើរដោយធាតុគីមីដូចនេះក្រុមហ៊ុនអាច អាចធ្វើឲ្យដំណើរការនៃផលិតកម្មនឹងមានភាពរលូនហើយអស់ទឹកជាងមុនហើយមួយទៀតប្រសិនបើក្រុមហ៊ុនយក green innovation មកធ្វើជាវិធីមួយនោះក្រុមហ៊ុនក៏អាចតាក់ទាញនៅអ្នកទិញថ្មីថ្មីហើយក៏អាចបង្កើននៃការលក់តំណែងផងដែរពីព្រោះថាអ្នកទិញនៅពេលនេះភាគច្រើនគាត់ថាបរិស្ថានក៏បរិស្ថានពុំសូវមានដូច បរិស្ថានពុំសូវមានដូចនេះអ្នកទិញក៏ចង់ការពារបរិស្ថានកុំឲ្យបាត់បង់ដែរដូចនេះបើក្រុមហ៊ុនអាចផលិតនៅ Eco Bag ឬក៏ Eco តំណែងផ្សេងផ្សេងអញ្ចឹងទៅនាំឲ្យអ្នកទិញក៏ចង់ទិញដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ធាតុគីមីផ្សេងផ្សេងដែរហើយជាចុងក្រោយ innovation ហ្នឹងក៏តកតងនឹង business ដែលសារវាជួយឲ្យ វាជួយឲ្យកាត់បន្ថយការប្រើប្រាស់ធាតុគីមី នៅនៅក្នុងពិភពលោកពីព្រោះថាបើ business ណាដែលយក create innovation នេះ business នោះនឹងអាចធ្វើឲ្យខ្លួនមាន មុខមាត់ជាថ្មីព្រោះថាខ្លួនអាចចូលរួមចំណែកកាត់បន្ថយ carbon footprint នៅក្នុង ពិភពលោក ដែលធ្វើឲ្យអ្នកទិញឲ្យ ចង់ទិញផលិតផលរបស់ខ្លួន ចំណុចខ្ញុំត្រូវបានបញ្ចប់សូមឲ្យមិត្តភ័ក្តិបន្តអឺឥឡូវយើងចូលដល់ចំណុចទី5 type of business and challenges អឺដែល type of business គឺជាទូទៅអ្នកឯកអ្នកឯកទេសកំណត់ដំណើរការ ជាពីរប្រភេទផ្សេងគ្នា នៅពេលដែលគេនិយាយអំពីអាជីវកម្មបៃតងអញ្ចឹងទី1គឺគេនិយាយអំពី insensitive model អឺ insensitive model គឺជាគឺផ្អែកទៅលើការប្រតិបត្តិការឬប្រព័ន្ធសេវាកម្មផលិតផលដែលមានអធិពលពណ៌បៃតងទៅលើសេដ្ឋកិច្ចហើយមួយទៀតគឺ life cycle model គឺ model មួយនេះគឺ ផ្អែកទៅលើយុទ្ធសាស្ត្រគ្រប់គ្រង ការគ្រប់គ្រងបៃតងនិងការរួបរวมបញ្ចូលរវាងឧស្សាហកម្មអឺគំរូនេះគឺត្រូវបានហៅថាជាគំរូសេដ្ឋកិច្ចជារៀងរង្វង់ដោយសារតែដោយសារតែក្រុមហ៊ុនព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីលុបបំបាត់កាកសំណល់នៅចុងបញ្ចប់នៃវដ្តជីវិតរបស់ផលិតផល ចឹងឧទាហរណ៍ដូចជាផ្សារអាហារផ្សារអាហារធម្មជាតិនិងផ្សារខ្មែរគឺនៅក្នុងប្រទេសកម្ពុជារបស់យើង គឺជាផ្សារដែលមានផលិតផលធម្មជាតិនិងពណ៌បៃតងចឹងសូមចូលដល់ challenges អឺយើងដឹងយើងដឹងហើយថាការអនុវត្ត green innovation មិនមិនមែនមានភាពងាយស្រួលដូចជាអ្វីដែលយើងមើលឃើញនោះទេបញ្ហាប្រឈមរបស់ Green Innovation តែងតែកើតឡើងជាញឹកញាប់ដូចជាអឺទី1ការបែងចែកដើមទុនមិនការបែងចែកដើមទុនមិនគ្រប់គ្រាន់ដើម្បីគ្រប់គ្រងគំនិតរួចផ្ដើមក្នុងការធ្វើ Green Innovation ទី2ការសហការខ្សែរវាងក្រុមដែលមាននិរន្តរភាពនិង ក្រុមហេរញ្ញវត្ថុទី3កង្វះនៃការវង្វេងដើម្បីរួមបញ្ចូលកម្រិតនៃនិរន្តរភាពអឺបដិថានទី4កង្វះនៃយុទ្ធសាស្ត្រមិនគ្រប់ជ្រុងជ្រោយនឹងអឺសមាហរណកម្មអញ្ចឹងចំណុចខ្ញុំមានតែប៉ុណ្្នឹងទេអឺចំណុចរបស់ខ្ញុំសូមបញ្ចប់ធំនឹង ហើយទៅចំពោះសេចក្តីបញ្ចប់អឺទីមួយគឺគេចង់និយាយពី definition of green innovation ហើយទី2គឺគេចង់និយាយពី five green innovation could change the world ហើយក្នុងនោះដែរគឺហើយនៅក្នុងចំណុចទី2នោះដែរគឺគេលើកឡើងពីកោសិកាអន្តរជាតិអាគុយលីជោមខ្យល់ ហើយនឹង first general generation smart graph ហើយទី2ហើយទី4គឺគេនិយាយពីចំណូលរបស់ Tubin ហើយនឹងទី5គេនិយាយអំពី spec based solar power ហើយចំណុចទី3នៃក្នុង green innovation គឺ benefit of green innovation ហើយក្នុងចំណុចទី3នោះដែរគឺគេលើកឡើងមក3ចំណុចដូចគ្នាគឺ environmental benefit health benefit និង economy benefit ហើយចំណុចទី4គេនិយាយអំពី how green innovation related to business ហើយចំណុចទី4នោះគឺនិយាយអំពី reuse energy related cost attract new customer and increase sale ហើយចំណុចចុងក្រោយគឺ social impact ហើយចំណុចចុងក្រោយនៃអឺ topic ហ្នឹងគឺ tab of business and challenges ដែលក្នុង tab of business គឺយើងមានពីរគឺ insensitive model life cycle model អញ្ចឹងខ្ញុំអស់សុំអស់ធំហ្នឹង សូមអរគុណអឺសូមបន្ទោសខ្ញុំមាន សំណួរមួយទៅទៅខាង ការប្រើប្រាស់ធម្មពលតកតងនឹងថ្មអឺយោមខ្ញុំចង់ដឹង ថាតើឡានអគ្គិសនីមានតាំងពីឆ្នាំណាដែរ ពាក់ព័ន្ធនឹងអង្គុយលីចុងខ្យល់មែនសិននោះបាទបាទគឺថាតើបើថាអង្គុយលីកុំមីចុងខ្យល់ហ្នឹងបង្កើតឡើងតាំងពីឡើងអគិសនីកើតឡើងចុះឡើងអគិសនីកើតឡើងនៅពីឆ្នាំណាដែរអឺអធិស្ឋានដោយសារតែកន្លែងហ្នឹងសម្រាប់ឯកសារដែលខ្ញុំរកបានមកគេគ្រាន់តែបញ្ជាក់ថា អាគុយលីចូលខ្យល់ហ្នឹងវាចាប់ផ្ដើមធ្វើឡើងនៅពេលដែលពិភពលោកយើងចាប់ផ្ដើមមានយានយន្តអគ្គិសនីដវងប៉ុន្តែនៅ ក្នុងឯកសារទាំងអស់ហ្នឹងគេកាត់បានបញ្ជាក់ថាតើយានយន្តអគ្គិសនីដវងហ្នឹងវាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំណាដែរចុះតាមតាមការយល់របស់អ្នកនាងតាអ្នកនាងអាចឲ្យការប៉ាន់ស្មានបានអត់ បាទនិយាយទៅនៅក្នុងឯកសាររបស់យើងបើសិនជាមានពាក់ព័ន្ធជាមួយនឹងយានយន្តអគ្គិសនីបង្កើតនៅពេលណាប្រហែលជាដឹងប៉ុន្តែបើតាមការប៉ាន់ស្មាននៅនឹងឯកសារផ្សេងទៀតដែលហៅនៅក្រៅយានយន្តអគ្គិសនីអាចមាននៅក្នុងឆ្នាំ1884េផងដែរ84អរគុណចាអរគុណ អូខេមានសំណួរអីផ្សេងទៀតទេសមាជិកយើង ដតីទៀតនិស្សិតយើងដតីទៀត ខ្ញុំមកទល់ខ្ញុំមានចំនួនមួយទៀតតកតងទៅនឹង business type អឺដូចជាមីលៀងគាត់បានបញ្យល់ទៅលើមានដូចជា incentive model ហើយនិង recycle life model អញ្ចឹងថាតើអឺប្រភេទពីរហ្នឹងមួយ ណាគេពេញនិយមអឺធ្វើជាងធ្វើពាណិជ្ជកិច្ចជាងអឺអរគុណសម្រាប់សំណួរអឺ អើយអាចំពោះទាំងពីរហ្នឹងគឺបើសិនជាអាហ្នឹងបើតាមខ្ញុំគិតណាហ្នឹងចំពោះកំណត់របស់ខ្ញុំគឺខ្ញុំគិតថា insensitive លោកអាចផ្ដល់ហេតុផលបានអើយដោយសារតទីមួយអាហ្នឹងវាគំរូមួយហ្នឹងគឺ គេផ្អែកទៅលើអប្រតិបត្តិការឬប្រព័ន្ធសេវាកម្មផលិតផលដែល ដែលមានឥទ្ធិពលបបិទងទៅលើសេដ្ឋកិច្ចអញ្ចឹងគេចង់លើកទឹកចិត្តឲ្យប្រជាជនយើងឲ្យកាត់បន្ថយអាថង់ផ្លាស្ទិកហ្នឹងដើម្បីឲ្យជួយទៅដល់បរិស្ថានអីចឹងទៅចូលទៅលើ life recycling model អាហ្នឹងហេតុអីបានគេបែរឯងមិនលុបកថាវាមិនសូវគេមានការពេញនិយមទេ ចង់និយាយថាចេះអាពីរហ្នឹងវាអាចនឹងដំណើរទៅគ្នាប៉ុន្តែគ្រាន់តែថាខ្ញុំចំពោះខ្ញុំខ្ញុំអាចលើកទៅអា insensitive នឹងមួយវាអាចដោយសារតែហើយនឹងវាអាចដំណើរវាថយក្រោយពីវាអាចជួនកាលវាអាច insensitive ដើមមុនហើយក្រោយមកគឺបាន life cycle តែ life cycle គេចង់សំដៅទៅលើធម្មពលមែនអឺ life cycle ហ៎ យ៉ាវាវាតកតងទៅនឹងអា life cycle ហ្នឹងវាតកតងទៅនឹងឧស្សាហកម្មអូខ្ញុំយល់ហើយឧស្សាហតែបច្ចុប្បន្ននេះអឺទៅលើ ការប្រើប្រាស់ធម្មពលជានិរន្តរ៍យើងបច្ចេកវិទ្យាយើងមានកម្រិតចឹងទៅបានដូចលោកនិយាយចឹង incentive មានការពេញនិយមច្រើនជាងអរគុណចឹងជាអរគុណអូខេអរគុណច្រើន ចំពោះការបកស្រាយជាមួយនឹងសំណួរ អូខេក្រុមយើងក៏ធ្វើបានល្អដែលលើកខេសក្រុមទី1និយាយពីយុទ្ធសាស្ត្រនិងដំណើរការពាក់ព័ន្ធគ្នាជាមួយនឹង green innovation ទាំងមូលដល់ពេលក្រុមទី2បានលើកឡើងពីលក្ខខណ្ឌនៅក្នុងការអនុវត្តពាក់ព័ន្ធគ្នាជាមួយនឹង green ទៅលើ business នីមួយៗអញ្ចឹង business នីមួយៗគាត់បានអនុវត្តយ៉ាងម៉េចខ្លះអញ្ចឹងសំណួរក្រុមទី1គាត់បានបកស្រាយពី policy ពី environment ពីចំណុចដែលពាក់ព័ន្ធទូទៅទាំងអស់អញ្ចឹង ក្រុមទី2គាត់ចាប់ផ្ដើមយកចំណុចសំខាន់សំខាន់ដែលគេអនុវត្តកន្លងមកមានប្រមាណចំណុចចំណុចមួយចំនួនអញ្ចឹងសិតតែមានគុណសម្បត្តិរៀងរៀងខ្លួនហើយអ្វីដែលយើងបានស្រាវជ្រាវបើយើងក្រុមដតីទៀតគាត់បានតាមដានគាត់បានស្ដាប់គាត់បានវិភាគហើយយកទៅសិក្សាបន្ថែមទៀតជារឿងមួយល្អមែនតើបាទព្រោះយើងស្រាវជ្រាវតាំងពី policy តាំងពីអីហើយក៏ពិតអានេះជាចំណុចមួយ ដែលយើងត្រូវតែដឹងហើយយើងបានស្រាវជ្រាវហើយជាកត្តាមួយដែលបណ្ដោះផ្នត់គំនិតពួកយើងណាកាន់តែប្រសើរពាក់ព័ន្ធគ្នាជាមួយនឹងការច្នៃប្រឌិតទៅលើ business អញ្ចឹងអឺអ្វីដែលគ្រូចង់សួរក្រុមយើងទាំងពីរវិញបាទទាំងអស់គ្នាហើយអ្នកណាអាចឆ្លើយបានក៏ឆ្លើយណាគ្រូចង់សួរតើតាហេតុអីបានអឺនៅក្នុង IBM យើងលើកយក course នេះមកឲ្យយើងរៀនយកឲ្យយើងសិក្សានៅក្នុងហ្នឹងណា ចឹងអាចឆ្លើយម្នាក់ម្ដងទៅលើតាមហេតុផលដែលខ្លួនឯងយល់ទៅលើក្នុងបរិបត្តិដែលយើងបានស្រាវជ្រាវកន្លងមកយើងឃើញថាទាំងគុណសម្បត្តិទាំងគុណវិបត្តិនៅក្នុងអឺ business ហើយនៅក្នុងសង្គមអញ្ចឹងសម្រាប់យើងវិញក្នុងនាមយើងជានិស្សិតថាតើហេតុអ្វីបានជាណាសាលាឬក៏ course របស់យើងតម្រូវឲ្យមានរៀន business innovation ណាអូខេគឺ សល់ពេល10នាទីយើងអាចនិយាយបានហើយយើងវានឹងដាច់ហើយឥឡូវវា alert មកគូ10នាទីតោះឆ្លើយអ្នកដែលមានចំណល់មាន មានគំនិតបន្ថែមបាទបាទលោកគូសម្រាប់ខ្ញុំខ្ញុំគិតថាហេតុដែលយើងត្រូវការសិក្សាមុខវិជ្ជានេះដោយសារតែនៃជាកិច្ចជាទូទៅគាត់លូតលាស់ហើយនឹងយកផលចំណេញពីការកេងប្រវ័ញ្ចធនធានធម្មជាតិអញ្ចឹងហើយ គេអត់ចង់ឲ្យយើងភ្លេចពីប្រភពដើមនៃភាពមានបានរបស់យើងទេគឺថា អ្វីដែលយើងបានយកចេញមកយើងក៏ត្រូវមានការស្បស្នងទៅវិញដែរព្រោះការអំពើបែបនេះវានឹងធ្វើឲ្យវានឹងធ្វើឲ្យការប្រាស្រ័យធនធានរបស់យើងនឹងវាមានស្ថិរភាពកាលណាធនធានរបស់យើងមានស្ថិរភាពចឹងយើងអាចសម្រេចជ័យជំនះបានច្រើនចំនួនតទៀតមិនមែនត្រឹមតែចំនួនយើងទេ ហើយបើថាធនធានរបស់យើងក៏អត់ខ្វះចឹងអឺ ការងារក៏យើងក៏អត់ខ្វះដែរហើយទៅលើបច្ចេកវិទ្យាវិញគឺថាវាវិវត្តពីមួយជំនាន់មួយជំនាន់ហ្នឹងលោកគ្រូដោយសារតែ ការយកចិត្តទុកដាក់ទៅលើបរិស្ថានអ្វីជុំវិញខ្លួនយើងដែលយើងត្រូវទទួលខុសត្រូវហើយនឹងក្នុងក្នុងនាមយើងជាពាណិជ្ជករដែលយើងត្រូវតែផ្ដោតយកអ្វីដែលមានពីធម្មជាតិផ្ដល់គុណតម្លៃទៅឲ្យសង្គមហើយនឹងឲ្យទាញយកផលប្រយោជន៍មកវិញ ចឹងវាប្រតិកគ្នារវាងសង្គមបរិស្ថានហើយនិងសេដ្ឋកិច្ចវាគ្រូតែយើងអាចចោលបាននៃរឿងបរិស្ថានអូខេអរគុណច្រើនចំពោះចម្លើយដ៏ល្អមកមានសមាជិកយើងផ្សេងទៀតទេចាលោកគ្រូហើយអីទី1យើងគឺជានិស្សិតអញ្ចឹង បើបើគោលបំណងរបស់គេ គឺចង់បដោះផ្នែកកណិតនិស្សិតរបស់យើងឲ្យចេះអីការពារនិងស្រឡាញ់បរិស្ថានឲ្យហើយបន្ទាប់មក អឺតកតងនឹងជំនាញរបស់យើងគឺជំនាញខាងគ្រប់គ្រងខាង business ហ្នឹងក៏មានតកតងនឹងខាងការច្នៃប្រឌិតអឺបេតងនឹងដែរអញ្ចឹងហើយណាមួយការច្នៃប្រឌិតបេតងតកតងល្អទាំងបរិស្ថានហើយការច្នៃប្រឌិតនេះក៏វា ចំណេញដល់ការរកស៊ីរបស់យើងដែរលោកគ្រូអូខេ good នឹងឯងមកមានអ្នកផ្សេងទៀត សម្រាប់ខ្ញុំវិញលោកគ្រូអឺហេតុបានហេតុអីមិនគេឲ្យមុខវិជ្ជា IVM ធំតម្រូវត្រូវរៀនអំពី Green Innovation ហ្នឹងដោយសារតែខ្ញុំគិតថាមុខវិជ្ជា IBM និយាយពីចំនួនអញ្ចឹងគោលដៅរបស់អ្នកធ្វើចំនួនមានតែកត្តាពីរទី1គឺចំណេញទី2គឺជោគជ័យអញ្ចឹង green innovation បើគិតរួមទៅវាជាការដែលធ្វើឲ្យចំណេញជោគជ័យហើយត្រូវរក្សាជាមួយនឹងបរិស្ថានទៀតប៉ុន្តែបើតាមឯកសារទៅ green innovation គឺមុននឹងធ្វើវាគឺត្រូវការចំណាយដើមទុនច្រើនណាស់អញ្ចឹងវាអាចមានផលប៉ះពាល់ទៅដល់អ្នក business មួយចំនួនអញ្ចឹងអ្នកខ្លះគាត់អត់ គាត់អត់ចង់ធ្វើ green innovation ហ្នឹងឯងអញ្ចឹងវាជាកត្តាមួយដែលខកបំផ្លាញសង្គមអញ្ចឹងបានគេឲ្យអ្នក IVM ហ៊ានអំពី green innovation ឲ្យច្បាស់ដើម្បីគាត់ឲ្យគាត់ដឹងថាពីអត្ថប្រយោជន៍នៃការយក green innovation យកមកធ្វើក្នុង business ហើយដឹងពី green innovation ច្បាស់យើងនឹងមានការចំណាយដើមទុនទៅលើវាធំធៅបែបហ្នឹងលោកគ្រូអូខេ good មកដតៃទៀត នៃលៀងបាទលោកគ្រូមានអីជាគំនិតបន្ថែមទេខ្ញុំអត់មានផងលោកគ្រូអូខេហើយមើលនៅក្រុមក្រុមទីក្រុមអីលៀងមិញនៅសាលអ្នកណាទៀតគ្រូចាំមិនអស់ទេមិញមិញអឺមានលីតាសៃពៅស៊ូកេ លោកគ្រូអូខេ3នាក់ទៀតមិញ បានឆ្លើយតបនៅតកតងជាមួយនឹងខុសហ្នឹងបន្ទាប់ពីយើងបានស្រាវជ្រាវយើងយល់យ៉ាងម៉េចមានគំនិតបន្ថែមទៅលើចំណុចហ្នឹងដែលពាក់ព័ន្ធនេះសំណួរដែលគ្រូបានសួរអូខេអញ្ចឹងក៏ អត់មានចម្ងល់អត់មានចម្លើយក៏បន្តហើយឥឡូវសួរសំណួរវិញម្ដងមានសំណួរវិញម្ដងតើយើងគ្នាយើងមានសំណួរអីពាក់ព័ន្ធជាមួយនឹងអឺការដែលធ្វើបទបង្ហាញទាំងពីរជាមួយនឹងកិច្ចពិភាក្សាគ្នាជាមួយនឹងការឆ្លើយឆ្លងគ្នារវាងគ្រូជាមួយនឹងក្រុមទាំងពីរនេះសមាសភាពដតីទៀតមានទេនិស្សិតយើង អូខេអញ្ចឹងស្ងាត់មានន័យថាអត់មានហើយអត្តន័យមិនដឹងថាសួរមិនដឹងថាយ៉ាងម៉េចជាងអត់ដឹងឥឡូវយើងមកជជែកគ្នាបន្តតទៅនឹងខុសយើងអឺសប្តាហ៍អឺមិនសប្តាហ៍ទេសប្តាហ៍នេះតដែលនៅថ្ងៃសៅរ៍គឺយើងត្រៀមបន្តសម្រាប់ក្រុមបន្ទាប់ហើយក្រុមដែលបានធ្វើហើយអឺ drop ដែលបាន ធ្វើប័ណ្ណបង្ហាញហើយតរៈ drop slide ចូលទៅ ក្នុងអឺអឺនៅក្នុង group Telegram ដើម្បីឲ្យសមាជិកយើងគាត់មើលផងគ្រូរក្សាឯកសារទុកផងអញ្ចឹងយើងផ្ញើចូលក្នុង group ទៅហើយចែកម្លែកគ្នាអ្នកណាគាត់ធ្វើអីធ្វើអីក៏យើងដឹងក៏បានរៀនសូត្រទាំងអស់គ្នា បាទក្រុមបន្ទាប់ហើយយើង សង្ឃឹមថានៅសប្តាហ៍ក្រោយនៅថ្ងៃសៅរ៍នេះយើងមាន2ក្រុមទៀតបាទ2ក្រុមទៀតធ្វើបទបង្ហាញបន្ថែម បាទហើយអឺអោះអ្នកណាប្រធានឋានៈគ្រូផ្លិចអីចាលោកគ្រូខ្ញុំលោកគ្រូអូខេហើយ screenshot អឺ attendant ថ្ងៃនេះផងគ្រូមិនទាន់មានលីសទៅបានទៅយកលីសមកទេ attendant យើង ដែលចូលរៀននៅចាគ្រូតាម screenshot ចំនួនតាមជាក់ស្ដែងហើយចំនួនភាពអ្នកណាចូលរៀនខ្លះថ្ងៃនេះដាក់ចូលក្នុង group print គាត់ដាក់ផ្លាច់ផ្លាច់អូខេហើយ តកតងជាមួយនឹងខុសបន្ទាប់ពីចប់ទៅគ្រូនឹងតរៈតលៈឯកសារ PowerPoint មេរៀនយើងបន្ថែមហើយនឹងយើងនៅរៀនតាមរយៈការស្រាវជ្រាវយើងចប់ក្រុមអស់បានគ្រូចាប់ផ្ដើមបញ្យលយើងអូខេអញ្ចឹងការបញ្យលរបស់គ្រូអាចជាការបញ្យលផ្ទាល់អនឡាញបែបនេះឬក៏នឹងវីដេអូអញ្ចឹងណាជួនអាចវីដេអូព្រោះពេលដែលអនឡាញភាគច្រើន គឺយឺតយ៉ាវមែនទែនហើយសុខចិត្តយកពេលវេលាអនឡាញនេះមកជជែកគ្នាសួរនាំជជែក ដោះស្រាយបញ្ហាដោះស្រាយសំណួរចម្លើយពាក់ព័ន្ធគ្នាជាមួយនឹងការរៀនអញ្ចឹងការរៀនរបស់យើងអាចរៀនតាមរយៈវីដេអូគ្រូនឹងថតវីដេអូឬក៏អាចអនឡាញផ្ទាល់តនេះ តាមមុខជាតាមតាមមេរៀននីមួយៗអូខេហើយការវាតម្លៃរបស់យើង